សួស្តីលោកនេះ CV ខ្ញុំដូចជាប្រហែលប្រហែលអ្នកណាមុននេះនេះលោកទៀតហើយ នេះខ្ញុំជួបនេះទៀតហើយនេះខ្ញុំជួបលោកជាលើកទី3ហើយបាទលោកមានដឹងទេ ថាបើជួបគ្នាលើកទី1មាននិស័យនោះជួបលើកទី3បែបនេះគេនិយាយថា ជាគូព្រេងមែនហើយអញ្ចឹងបានន័យថាយើងជាគូព្រេងមែន ថ្ងៃនេះជាថ្ងៃអីមិនក៏សើចបែបនេះសង្ស័យតែទៅដល់កន្លែងសុភាយឺតទេនេះនៅឆ្ងាយផងឈរចុកជើងស្លាប់ហើយអ្នកនាងអ្នកនាងអាចអង្គុយកន្លែងខ្ញុំបានណា ត្រូវហើយបានមកអង្គុយតាចាចុះលោកបានអីអង្គុយខ្ញុំអត់អីទេអង្គុយតាដូចជាមាននិស្ស័យយ៉ាងម៉េចទេគ្រាន់តែជួបដំបងសោះ ប្រសិនជាមាននិស្ស័យមែនអាចនឹងជួបគេម្ដងទៀតតែប្រហែលមិនបានជួបទេដឹងទេបាត់ជាអាចជួបកុំកាត់ច្រើននៅអាសាខ្លួនឯងប្រកាសជាមាននិស្ស័យជាមួយគេអេតែមិនបានជាឯងកាត់ច្រើនយ៉ាងនេះមាននិស្ស័យឬគ្មាននិស្ស័យក៏មិនមែនជាបញ្ហាអីដែរប៉ុន្តែឈប់សិន ក្នុងប្រឡំលោកឲ្យតែបានជួបម្ដង គឺមាននិស្ស័យ បែបនេះគឺច្បាស់ណាស់ថាបានជួបម្ដងទៀតហើយបានហាយឈប់គិតឈប់គិតត្រូវគិតពីអ្វីដែលត្រូវឆ្លើយពេលគេសម្ភារវិញអត់ទៅលើតាហាងនេះគឺជាហាងផ្កាដែលដូចនៅក្នុងផែនទីនេះត្រូវដែរទេបាននេះនេះជួបលោកទៀតហើយបាន អឺហើយមុននេះអ្នកនាងសួរខ្ញុំពីអីអូគឺហាងនេះជាហាងផ្កាដែលនៅក្នុងផែនទីនេះមែនទេបាទត្រូវហើយអ្នកនាងអស់អីសួរខ្ញុំទៀតហើយមែនទេអូចាអស់ហើយអារម្មណ៍បែបនេះក៏មានរាល់ថ្ងៃវាជាហើយហើយប្រកាសជានិស័យច្បាស់លើគេនិយាយថាបើជួបអ្នកណាលើកទី1មាននិស័យនោះជួបលើកទី2ប្រកាសជាគូប្រេងហើយ តែវាជាការបដាច់ទេណាអេប៉ុន្តែហេតុអីក៏គេមកហាញដែរឬឬគេមកដាក់ពាក្យធ្វើការនៅទីនេះដែរបានចឹងមិននោះពិតជាមិនអាចជួបគេទៀតទេព្រោះថាគេរើយកបុគ្គលិកតែម្នាក់ទេបើគេជាប់ខ្ញុំនឹងធ្វើតែបើគេធ្លាក់ខ្ញុំនឹងជួយតែគេនោះជាមនុស្សល្អខ្ញុំមិនអាចឲ្យគេអត់ការងារធ្វើដោយសារតែខ្ញុំបានខ្ញុំត្រូវតែលះបង់ការងារនេះឲ្យគេព្រោះថាគេជាក្រាស់ជាសេះសរបស់ខ្ញុំ អូយប៉ុន្តែបើខ្ញុំលះបង់ការងារនេះឲ្យទេគឺខ្ញុំបានការងារមកពីណាទេបើដាក់ពាក្យច្រើនកន្លែងឲ្យមិនជាប់អូខេអាសាឯងត្រូវគិតពីខ្លួនឯងសិនកុំខ្វល់ពីអ្នកណាត្រូវតែចាប់យកឱកាសនេះតែធ្វើបែបនេះខ្ញុំមិនអាចខ្លាចជាមនុស្សអាត្មានិយមទេអូយឈឺក្បាលនេះចូលទៅសិនទៅកំពុងតែយឺតមកផង សួស្តីលោកនេះ CV ខ្ញុំដូចជាប្រហែលប្រហែលអ្នកណាមុននេះនេះលោកទៀតហើយ នេះខ្ញុំជួបនេះទៀតហើយនេះខ្ញុំជួបលោកជាលើកទី3ហើយបាទលោកមានដឹងទេ ថាបើជួបគ្នាលើកទី1មាននិស័យនោះជួបលើកទី3បែបនេះគេនិយាយថា ជាគូព្រេងមែនហើយអញ្ចឹងបានន័យថាយើងជាគូព្រេងមែនទេអ្នកនាងគឺជាកូនក្រមុំរបស់ខ្ញុំ រៀបការជាមួយនឹងខ្ញុំទៅណាថាម៉េចរៀបការជាមួយបងបានទេអូនសំឡាញ់ណានាង ណានាងណានាងឮខ្ញុំសួរអត់ហ្នឹងអលោកលោកថាម៉េចខ្ញុំសួរថា អ្នកនាងធ្លាប់មានបទពិសោធន៍ធ្វើការពីមុនមកទេគឺអត់មានផងអញ្ចឹងអ្នកនាងអាចចេញទៅក្រៅបាន ព្រោះហាងរបស់ខ្ញុំត្រូវការតែបុគ្គលិកដែលមានបទពិសោធន៍តែប៉ុណ្ណោះលោកសូមទទួលយកខ្ញុំធ្វើជាបុគ្គលិកនៅទីនេះផងចុះទោះបីខ្ញុំគ្មានបទពិសោធន៍តែខ្ញុំអាចអនុវត្តការងារបានរហ័សហើយខ្ញុំអាចធ្វើការលើម៉ោងដែលមិនគិតប្រាក់បន្ថែមទៀតផង ពិតមែនអ្ហ៎ចាអញ្ចឹងខ្ញុំសូមគិតមើលបន្តិចណាណែ មើលមកខ្ញុំអញ្ចឹងចេះបានស្អីខ្លះហើយគេចេះខ្លះខ្លះហើយនៅបើចេះណាសាក់ធ្វើឲ្យខ្ញុំមើលបន្តិចមើលណាណាដៃគេមិនមែនកាន់ផ្កាបែបហ្នឹងទេនេះចាប់កន្លែងនេះដៃកាន់ផ្កាបែបនេះហើយអាប្រាប់កោសនេះយើងត្រូវអង្គាកវាកោសពីលើទៅក្រោមណា ធ្វើបែបនេះ ណែណែឲ្យមើលដៃខ្ញុំធ្វើនេះមិនមែនឲ្យមើលមុខខ្ញុំទេចាលោកប្រយ័ត្នចេះបែបនេះធ្វើធម្មតាបែបនេះសាមើលទៅ ស្វាងចែជាមួយ Nescafe Australian Dairies ម្សៅទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោកថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នាពី Mon Selection Escola ឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice What the fun សាវើកបង្កើនធមពលជំនួយការចងចាំបន្សាបភាពស្រវឹង DT ប្រអប់ថ្មីរូបរាងថ្មីគុណភាព ល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ពិសាគ្រឿងស្រវឹងសូមកុំបាក់បោម៉ៃឡូប្រភពនៃធមពលដើម្បីជោគជ័យ Luxwoman ភាពស្រស់ស្អាតនិងងាយស្រួលថ្មីទឹកដោះគោប្រអប់សញ្ញាខ្លែងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាំងសាឡៃបើយើង ផ្កាសោះធ្វើដូចជាតាហាត់តាហ៊ានអញ្ចឹងមើលចុះប្រឡាក់ផ្កាជាប់ពេញសក់ហើយនឹងមិនដឹងខ្លួនទៀតអេលោកតាលោកចង់ទៅណាណែខ្ញុំទៅណាមកណា ខ្ញុំចាំបាច់ត្រូវជម្រាបអ្នកនាងឲ្យដឹងមែនទេចាអត់ទេអឺឈប់សិនលោកហើយយ៉ាងម៉េចទៀតហើយ ចុះមុននេះណាណាប្រាប់ខ្ញុំថាចេះធ្វើនោះហាគឺចាចេះតែចេះអត់ទាន់អស់បានហើយថ្ងៃនេះចេះតែប្រាំងបានហើយកុំចេះចានពេក មិនត្រូវខឹងឬស្អប់គាត់ពេលគាត់ស្ដីឲ្យឯងទេឯងត្រូវតែទទួលយកចរិតគ្រប់យ៉ាងរបស់គាត់ព្រោះគាត់ជាគូប្រេងឯងត្រូវទន្ទឹងចនិចថាគាត់ជាគូប្រេងរបស់ឯងគូប្រេងគូប្រេងគូប្រេងគូប្រេងអូនសម្លាញ់ពេលណាទៅទើបអូនព្រមរៀបការជាមួយបង ធ្វើស្អីហ្នឹងណាប្រុងធ្វើអីហ្នឹងគឺអើយណាឆាប់ធ្វើការទៅចា កើតបានអញ្ចឹងទូរស័ព្ទនេះគ្មានអ្នកណាគេផ្សេងមេសេចមកក្រៅពីលេខក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទទេបើឆាតវិញឡើងពេញពីងពាត់ហើយមេរក្សាខ្ញុំមានរឿងចង់សួនរក្សាតែមានរឿងចង់សួរខ្ញុំសួររឿងអីទេចាមានរឿងអីមេ អាចសួរខ្ញុំបានរក្សាធ្លាប់មានសង្សារអត់ សួរខ្ញុំបែបនេះឬក៏តែខ្ញុំគួរប្រាប់គាត់ឬអត់ណោះថាខ្ញុំមិនទាន់មានសង្សារអេមិនបាច់ប្រាប់ទេទៅឲ្យគាត់ស្វែងយល់ដោយខ្លួនឯងទេ ទេត្រូវតែប្រាប់បើមិនប្រាប់គាត់អាចយល់ច្រឡំថាខ្ញុំមានសង្សារតែមកអាក្រក់បែបនេះគាត់អាចគិតទៅរួចដែរថាមានសង្សារតែមកបែបនេះប្រហែលជាស្អាត ក្នុងកែភ្នែកគាត់ទេដឹងមែនហើយមើលទៅក៏ស្អាតខ្លះដែរ ហេតុអីក៏យើងមិនដែលសរសើរសម្រាប់ខ្លួនឯងចឹងអាសាឯងនេះទុតិតថនិយមជាមួយខ្លួនឯងណាឆ្លើយបានហើយនៅរសាចាខ្ញុំមិនទាន់មានសង្សារទេមេពិតមែនអចាអស់សង្ឃឹមហើយអញ្ចឹងហេតុអីក៏អស់សង្ឃឹម ឬមួយក៏គាត់ត្រូវការមនុស្សស្រីដែលមានបទពិសោធន៍ស្នេហ៍ដោយដែលគាត់រើបុគ្គលិកដែលមានបទពិសោធន៍ដែរតែមិនអាចទេ ការងារជារឿងផ្សេងមិនអាចចូលមកលាយឡំជាមួយរឿងបេះដូងបានទេហេតុអីក៏មិនអស់សង្ឃឹមម្ល៉េះទេម្ល៉េះទេតារសាដឹងហើយ ថាមនុស្សស្រីត្រូវការអ្វីខ្លះហេតុអីក៏សួរខ្ញុំឬក៏គាត់ស្រឡាញ់ខ្ញុំហើយអូ my god ម៉ែសុំតោះចាំខ្ញុំជូតអាវម្ដាយទេម្ដាយទេទៅទឹកអស់ រសារសារយ៉ាងមិនហើយមើលចុះឈាមដៃទៅហើយនេះធ្វើការមិនចេះប្រយ័ត្នប្រយែងសោះរសារសារសារគេខ្ញុំមិនអីទេនៅថាមិនអីទៀតមើលចុះឈាមចំហហើយប៉ាត់ប៉ាត់មែនណានៅនឹងហើយណាចាំខ្ញុំទៅយកបងរុំរបួសឲ្យ

Australian Dairies ម្សៅទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោកថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នា ពី Mon Selection Ice Cola ឈ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice What the fun សាវើបង្កើនធមពលជំនួយការចងចាំបន្សាភាពស្រវឹង DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ពិសាគ្រឿងស្រវឹងសូមកុំបាក់បោម៉ៃឡូប្រភពនៃធមពលដើម្បីជោគជ័យ Lux Woman ផ្ដល់ជូនឲ្យនារីនូវភាពស្រស់ស្អាតនិងងាយស្រួលថ្មីទឹកដោះគោប្រអប់សញ្ញាខ្លែងខ្មុំគុណភាព ល្អនិងគុណប្រយោជន៍ពីស្រាសាឡៃសួស្តីអ្នកនាងចេះសួស្តី ចុះបងឆេនៅអង្គគឺគាត់នៅខាងខ្ញុំអូអូនសួស្ដីបងតោះទៅមើលផ្កាខាងនោះទៅស្រស់ស្រស់ណាតោះស្លាញ់តែអូនផ្កាទើបតែមកថ្មី ថ្មីចាស្លាញ់ស្អាតស្អាតប៉ុន្តែអូនថាមួយនោះគឺស្អាតជាងណាបងមើលទៅអានេះស្អាតទេហេតុអីក៏ញញឹមដាក់គេមិនក៏មិនដែរញញឹមដាក់ សិតតែស្អាតស្អាតទាំងអស់ណាហេតុអីក៏ចិត្តស្និទ្ធជាមួយគេយ៉ាងនេះចាបងកុំភ្លេចជួយរៀបចំឲ្យអូនមួយបាច់ផងណាមិនអីទេចាំបងរៀបចំឲ្យណាចាបើអញ្ចឹងអូនលាបងទៅវិញហើយណាអញ្ចឹងអូនទៅហើយណាបាយបាយបាយបាយសុខសប្បាយណាអូនចា រសាយ៉ាងម៉េចហើយគឺមិនអីទេប៉ុន្មានអ្ហ៎ថាមិនអីគឺមិនអីហើយម៉ែសួរច្រើនម្លេះមកបារម្ភពីបុគ្គលិកអន់អន់ដូចជាខ្ញុំធ្វើអីຕົកពេលទៅ take care ភ្ញៀវពិសេសរបស់ម៉ែទៅភ្ញៀវពិសេស ភ្ញៀវស្រីដែលចូលមកមុនហ្នឹងណា ស្រឡាញ់មនុស្សដែលគេមិនស្រឡាញ់យើងកុំខ្វល់ពីគេបើគេមិនខ្វល់ពីយើងតែ ត្រូវធ្វើយ៉ាងណាបើជ្រុលជាក្រាស់គេផ្កាប់មុខទៅហើយអូយឈឺក្បាលរក្សាអញត្រូវទន្ទឹងថាគេមិនមែនជារបស់យើងមិនមែនជារបស់យើងមិនមែនជារបស់យើងទេយើងជាអ្វីនឹងគ្នាឆាជាមួយគ្នារាល់ពេល ជាអ្វីនឹងគ្នា ឆាតជាមួយគ្នារាល់ពេល លើសពីមិត្តហើយមែនទេដែលកិនដូចជាសង្សាអូយជប់ជ្រៀងទៅរំខានណាតែខ្ញុំច្រៀងតមាត់ខ្ញុំតាមម៉ែតែខ្ញុំថ្លង់ចាខ្ញុំឈប់ច្រៀងហីលោហើយដែលនិយាយចេះស្រាប់គ្នាអញ្ចឹងនោះអូនសម្លាញ់បងអូននឹកបងខ្លាំងណាស់ដឹងទេ នឹកយ៉ាងម៉េចអូនក្រែងពួកយើងបានជួបគ្នាកាលពីម្សិលមិញសោះហ្នឹងមិនដឹងទេបើសុកសុកក៏នឹកបងខ្លាំងចឹងអូហើយថ្មនេះអូនញ៉ាំអីហើយនៅនៅទេបើអញ្ចឹងអូនចង់ញ៉ាំអីបងទៅទិញឲ្យណាញ៉ាំអីក៏បានដែរញ៉ាំអីក៏បានញ៉ាំដុំថ្មទៀតរសាជូតកញ្ចក់រួចហើយនៅចានៅទី បាននៅឆាប់ធ្វើឲ្យទៅចាខ្ញុំដឹងហើយចាំបងតើទិញអីឲ្យអូនញ៉ាំណា ចានៅផ្អែមអាលួយហ្នឹងក្រាញ់ថាទៅញ៉ាំអីហេតុអីគាត់មិនតែអលួយទេនឹងជិះគ្នាចូលដល់ម៉ែទៀតធុញណាស់ធ្វើកម្មចូលតិចទៅភ្នែកណា ហេតុអីក៏ជិះកង់អូគឺថាភៀវដែលគាត់កំងការយើងនឹងគឺគាត់ចង់លាក់ព្រោះថាគាត់សប្រាយមិត្តស្រីរបស់គាត់នឹងណាអូអញ្ចឹងហ៎ហឹម ថាកក់ក្តាំងពេលដែលនៅក្បែរគាត់ធ្វើឲ្យបេះដូងខ្ញុំស្ទើរតែលោតធ្លុះចេញមកក្រៅអាហារខ្ញុំមិនយល់ទេអូននឹកឃើញហើយមកពីគាត់គឺជាក្រាស់ជាសេះសរបស់ខ្ញុំតាំងពីជួបគ្នាថ្ងៃដំបូងនោះអីនៅពេលដែលបាននៅក្បែរមនុស្សដែលយើងស្រឡាញ់ពិតជាមានក្តីសុខពិតមែនតែតើត្រង់ថាគេមិនបានស្រឡាញ់យើងប៉ុន្តែគាត់ធ្លាប់លួចមានចិត្តលើខ្ញុំបន្តិចដែរឬអត់នោះតើវាមានប្រយោជន៍ទេបើខ្ញុំខំតែម្នាក់ឯងនោះអេតែមិនខ្វល់ទេស្រឡាញ់គឺស្រឡាញ់ហើយ បណ្ដោយចិត្តតាមនឹងទេកុំទៅខ្វល់គេមិនស្រឡាញ់យើងជារឿងគេយើងស្រឡាញ់គេជារឿងដែលមានក្តីសុខធំបំផុតសម្រាប់ខ្លួនឯងតែក្តីស្នេហាតែងតែទាមទារការតបស្នងក្តីស្រឡាញ់មកវិញតែក៏មិនអាចបង្ខំឲ្យគេមកស្រឡាញ់យើងបានដែរ ដែរជាមួយ Nescafe Australian Dairies ម្សៅទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោកថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នា ពីមុនសិលិចសិនអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun សាវើកបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹង DT ប្រអប់ថ្មីរូបរាងថ្មីគុណភាព ល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ពិសាគ្រឿងស្រវឹងសូមកុំបើកបោម៉ៃឡូប្រភពនៃធម៌ពលដើម្បីជោគជ័យ Lux Woman ដល់ជូនឲ្យនារីនៅភាពស្រស់ស្អាតនិងងាយស្រួលថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសឡៃ ដែលមានមេស្រឡាញ់ហើយហេតុអីក៏នៅមានចិត្តទៅលួចក្បត់ទៀតមែនហើយមកពីគេជាស្រីស្អាតគេមានជំរើសច្រើន ជាខ្ញុំជាស្រីស្អាតវិញខ្ញុំនឹងគ្មានចរិតបែបនេះទេគឺស្រឡាញ់មួយ ស្មោះមួយដូចជាពេលនេះអញ្ចឹងទោះជាគេមិនចាប់អារម្មណ៍ខ្ញុំក៏ខ្ញុំមិនបបងទង្វើល្អរបស់ខ្ញុំដែរតែរឿងដែលត្រូវខ្វល់ ពេលនេះគឺម៉ែមើលទៅគួរអាណិតខ្លាំងណាស់តើខ្ញុំគួរជួយគាត់ដោយវិធីណាទៅ ង់ធ្វើអីឬមួយក៏គាត់ចង់សុំខ្ញុំធ្វើជាសង្សារដើម្បីបញ្ឈឺចិត្តសង្សារចាស់របស់គាត់បើសិនជាអញ្ចឹងមែនតើខ្ញុំគួរយកព្រមដែរឬអត់ណារក្សាព្រមធ្វើជាសង្សារខ្ញុំទៅណាព្រោះថាពេលនេះខ្ញុំលែងមាននរណាទៀតហើយគេក្បត់ខ្ញុំហើយ ហើយពេលនេះខ្ញុំទើបតែដឹងទេថា មានតារសាម្នាក់គុណ ដែលនៅក្បែរខ្ញុំនឹងយកចិត្តទុកដាក់ជាមួយនឹងខ្ញុំលើកក្រោយពេលដែលមករៀបផ្កាកំពាក់អាវដៃវែងបាននេះទៀតឃើញទេដៃអាវហ្នឹងវាងាយនឹងតែបឡាណា ចិត្តផងតែមើលទៅគាត់ស្រឡាញ់មិត្តស្រីរបស់គាត់ខ្លាំងណាស់មិនដឹងថាត្រូវប្រើពេលកាត់ចិត្តយូរប៉ុណ្ណាទេហើយម៉ែមិនគួរណាមកកំសាត់បែបនេះសោះ បាត់បាក់បាក់បាក់កំប្រាប់ណាថាដេកលក់ទាំងអង្គុយបែបនេះមិនដឹងជាផឹកស្រាអស់ប្រមាណ10ទេ បានជាសភាពទៅជាធ្ងន់ធ្ងរបែបនេះអញ្ចឹងតែមើលមុខពេលដេកលក់គឺខុសគ្នា ពេលដែលមិនទាន់ដេកណារាល់ថ្ងៃខ្ញុំឃើញតែធ្វើមុខដូចជាមិនដែលចេះញញឹមដាក់ខ្ញុំម្ដងទេបើបានឃើញមុខដូចពេលនេះរាល់ថ្ងៃមិនដឹងជាល្អយ៉ាងណាទេណូតែប្រហែលជាគ្មានសំណាងបានឃើញទៀតទេមើលទៅ មនុស្សស្អីមិនចូលចិត្តញញឹមដាក់កូនចៅសោះញញឹមដាក់ញឹកញាប់បន្តិចទៅវាថៃខ្លាចជ្រួញមុខលេងសង្ហាមែនខ្ញុំថាមិនអីទេ មកសង្ហាដូចជាលោកទោះជ្រុញយ៉ាងណាក៏នៅតែសង្ហាដដែលនឹងខ្ញុំនិយាយត្រូវអត់អេមេមេក៏មិនបាក់ភ្នែកថាខ្ញុំទៀតមកឆាធ្វើឯងណាខ្លាំងដល់ពេលអញ្ចឹងស្វឹងទុនខ្សែជើងស្រីទៅទៀតអ ឆ្នាំថាបលើកទី1របស់ខ្ញុំហើយសកម្មភាពបែបនេះឈុតឆាកបែបនេះខ្ញុំធ្លាប់តែឃើញក្នុងរឿងចិន តែពេលនេះមិនក៏កាត់ឡើងលើខ្ញុំអញ្ចឹងអ្វីនឹង រក្សាទុកអារម្មណ៍ទុកអារម្មណ៍มันអាចឲ្យហូរឈាមច្បោកដោយការពីលើកមុនទៀតបានទេត្រូវតែទុកអារម្មណ៍ទុកអារម្មណ៍ទុកអារម្មណ៍ស៊ឺស៊ឺរក្សាតែមិនដូចជាសងសានិយាយដូចស៊ីចំរើតែក្នុងឆាតដូចគ្មានពាក្យសាហាទូដេញដោចង់ដឹង ខ្ញុំបានជួបក្រាស់ជាសេះសមម្នាក់ខ្ញុំកំពុងតែលួចស្រឡាញ់គេមែនទេហួងហែងគេធ្វើអីគេមិនមែនជារបស់យើងទេត្រូវជាអ្វីនឹងគ្នា ជាម៉ែនិងកូនចៅស្រឡាញ់គ្នាបានឬអត់ណាលើពីមិញតែមិនមែនជាស្នេហ៍ ឋានជាមួយគ្នារាល់ពេលលើពីមិត្តហើយមែនទេស្នាមខាប់ចេញពីក្នុងចិត្តគេឬក៏អត់ណាមែនវាមិនមែនជាការពិតទេព្រោះពេលនោះគេស្វែងគេ ប្រហែលជាច្រឡំថាខ្ញុំជាសង្សារគេហើយមិនតើធ្វើបែបហ្នឹងតើគេចាត់ទុកខ្ញុំជាអ្វីខ្ញុំក៏មាន បែបដងខ្ញុំក៏ចេះមានអារម្មណ៍ដែរគិតថាខ្ញុំជាតុក្កតាមែន ដែលខាប់ខ្ញុំហៅធ្វើជាមិនដឹងបែបនេះគេមិនអាចដឹងសមហ្មងថាខ្ញុំលួចមានចិត្តលើសគេ បានហេគួរតែភ្ញាក់ថាខ្លួនជាងនេះជាអ្នកគេនោះជាអ្នកណាកុំតែសេវាគេអីគេនៅខ្ពស់ណាស់បើគេពិតជាចាប់អារម្មណ៍យើងមែនណាគេប្រាប់យូរហើយมันមិនដាច់ឲ្យយើងឈួតតែអញរាល់ថ្ងៃបាត់នេះទេចង់លើពាក្យថាគេស្រឡាញ់ខ្ញុំតែមួយញឹបក៏បានដែរហើយហើយមកត្រាម៉ាអញ្ចឹងគិតថាគេដឹងមែនណា ស្វាងចែជាមួយ Nescafe Australian Dairies ម្សៅទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោកថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នា ពីមុនសិលិចសិនអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun សាវើកបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹង DT ប្រអប់ថ្មីរូបរាងថ្មីគុណភាព ល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ពិសាគ្រឿងស្រវឹងសូមកុំបាក់បោម៉ៃឡូប្រភពនៃធម៌ពលដើម្បីជោគជ័យ Luxwoman ដល់ជូនឲ្យនារីនៅភាព ស្រស់ស្អាតនិងងាយស្រួលថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃចាំមើលមើល នេះហ៊ានមករំលងម្នាក់នេះទៀតអត់គ្រាន់តែមិនចង់ធ្វើខ្លួនទេចាបើធ្វើវិញណាតារាសុំខ្មាស់ ណានេះរសាប្រុងតែងខ្លួនទៅហែកឋិនវត្តណាហ្នឹងណាគឺมันបានទៅហែកឋិនវត្តណាទេ គឺមកធ្វើការចាហ៎មកធ្វើការណាអ្នកណាប្រាប់នាងថាឲ្យមកធ្វើការតែងខ្លួនបែបនេះគឺគ្មានអ្នកណាគេប្រាប់ខ្ញុំទេតែខ្ញុំចង់ពាក់បែបនេះមកដល់ខ្លួនឯងចាំម៉ែមិនសរសើរខ្ញុំបន្តិចទេអូ សរសើរស្អីណែទៅឆាប់ឆាប់ទៅបដូរក៏អាវចេញទៅណែប្រយ័ត្នភ្ញៀវគេចូលមកឃើញគេផ្អើលគេលែងហ៊ានចូលហាងជុំទៀតទៅចាអរគុណនាង ដែលបានជួយឲ្យខ្ញុំបានសើចជើងនេះនៅក្បែរគេបាន ត្រឹមតែជាទូកំ pl ែងអាចធ្វើឲ្យគេសាច់បានតែមួយផ្លែតប៉ុណ្ណោះ ពេលគេនៅក្បែរជើងគេមិនសប្បាយចិត្តដូចនៅក្បែរសង្សារចាស់របស់គេទេនៅមិនទៅទៀតនៅឈរដល់ណាទៀតទៅឆាប់ទៅឆាប់ទៅប្រលឿនទៅ you កំណត់ក្រាស់របស់ខ្ញុំដូច្នេះអ្វីគ្រប់យ៉ាង ត្រូវតែពិសេស birthday to you Happy birthday to you រីករាយថ្ងៃកំណត់ណាហានីជូនពរថ្ងៃខួបកំណត់ណាហានីយឺតមួយជំហានហើយ អត់ហត់ទេមែនទេអត់ហត់ទេគ្រាន់តែកាន់នំប៉ុណ្ណឹង បងបារម្ភខ្លាចអូនហត់ដល់ខ្ញុំសួរថានាមមិនហត់ទេដែលប្រឹងសម្លាញ់បែបនេះបងអូនគ្មានចេតនាធ្វើបែបនឹងទេ ខ្ញុំធ្លាប់ប្រាប់នាង តាំងពីដំបូងមកហើយខ្ញុំមិនចូលចិត្តអ្នកណាដែលនិយាយកុហកទេកុំធ្វើឲ្យខ្ញុំ កាន់តែស្អប់នាងខ្លាំងជាងនេះទៀតអីបងឆែខ្ញុំពិតជាមិនយល់ទេថាស្នេហារបស់ពួកយើងទាំងពីរនេះវាកើតឡើងបានយ៉ាងម៉េចបើនាងមិនស្រឡាញ់ខ្ញុំទេ កុំចូលមកបំផ្លាញជីវិតរបស់ខ្ញុំអីសូមមេត្តាទុកផ្លូវឲ្យខ្ញុំដើរផង kỳ trọng cất ảnh chết nó ចេះកុហកទេចេះតែនិយាយការពិតលោកម៉ាទីនេះធ្វើអីគឺខ្ញុំបារម្ភពីក្មេងឈួនម្នាក់នេះមិនបាច់បារម្ភទេ តែបារម្ភពីសង្សារលោកទេខ្ញុំអត់មានសង្សារទៀតទេអត់អត់ទេត្រូវជាអីនឹងគ្នាចាំបាច់មកប្រាប់ខ្ញុំ